លោកអ្នកនាងជាទីមេត្រីផ្ទុះការវេញែកខ្លាំងក្រោយបែកបាក់គ្នាជាង8ឆ្នាំ អតីតភរិយាអុកញ៉ាយឹមតាស្រងថានៅតែស្រឡាញ់លោកខ្លាំងផ្សងជួមលើក្រោយទៀនជាការពិតខ្លាំងណាស់ការពិពេលថ្មីថ្មីមានការភ្ញាក់ផ្អើលជាខ្លាំងក្រោយមានអ្នករិះគន់ទៅលើអតីតអ្នកនិពន្ធអុកញ៉ាអយឹមតាស្រងតាក់ទងនឹងរឿងរ៉ាវលោកមិនបានមើលថែកូនកូនទាំង4នាក់របស់លោកក្រោយពេលបង្ហាញស្នេហ៍ថ្មី ជាមួយនឹងអ្នកលក់អនឡាញដ៏ល្បីម៉ា AE ធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលនិងផ្ទុះការវេញខ្លាំងទួយ៉ាងក្រោយរងការរិះគន់ខ្លាំងបែបនេះអង្គញ៉ាយឹមតាស្រង់បានធ្វើការចេញមកបកស្រាយជំវិញបញ្ហានេះថាលោកមិនមែនជាឈ្មោះឡើយក្រោយពេលលែងលះជាមួយនឹងអតីតភរិយារបស់លោក លោកបានចាក់ចេញដោយយកតែសម្បកខ្លួនចេញតែប៉ុណ្ណោះហើយប្រុងប្រែងរកប្រាក់ដោយកម្លាំងញើសឈាមរបស់លោកទាំង បាដៃទទេដើម្បីឲ្យកូនកូនរបស់លោកបានសិក្សារៀនសូត្រល្អដោយគ្មានបញ្ហាអ្វីឡើយពេលនេះកូនកូនរបស់លោកធំធំចេះគិតគូរមានខ្លះមានការងាររៀងខ្លួនខ្លះទៀតត្រៀមចេញបទចម្រៀងរ៉េបផ្ទាល់និងខ្លះទៀតត្រៀមទៅរៀនបន្តនៅក្រៅប្រទេសទៀតផងយ៉ាងណាមិញក្រោយពេលបែកបាក់គ្នាជាច្រើនឆ្នាំ គឺ8ឆ្នាំមកនេះ ស្រាប់តែ កាលពីពេលថ្មីថ្មីអ្នកនាងអតីតដែលជាភរិយារបស់អង្គញាយឹមតាស្រងបានធ្វើការពោលពាក្យថានៅតែមានចិត្តស្រឡាញ់លោកខ្លាំងមិនត្រឹមតែប៉ុណ្ណោះអ្នកនាងថែមទាំង បានលើកឡើងថាបើមានជាតិក្រោយ សូមឲ្យបានជួបគ្នាកុំឲ្យដូចជាតិនេះទៀតដោយ បានរៀបរាប់ថាលើកទី1ដែលធ្វើវីដេអូផ្ញើទៅកាន់មនុស្សម្នាក់ដែលចូលមកជីវិតខ្ញុំខ្ញុំអរគុណគាត់យ៉ាងខ្លាំងណាស់ អរគុណការមើលថែរយៈពេលខ្លីអរគុណការស្រឡាញ់ដែលផ្ដល់ភាពកក់ក្ដៅអរគុណគ្រប់យ៉ាងទោះពួកយើងបែកគ្នាក៏ដោយជាចុងក្រោយជូនពរឲ្យបងមានក្តីសុខជាមួយមនុស្សដែលគាត់ស្រឡាញ់ខ្ញុំចង់ឃើញបងជោគជ័យហើយក៏ចង់និយាយថាទោះបែកគ្នាជាមួយបងក៏នៅតែស្រឡាញ់បងសង្ឃឹមថាបើមានជាតិក្រោយមិនប៉ិនពួកយើងកុំឲ្យដូចជាតិនេះទៀតទេអរគុណដែលចូលមកឲ្យខ្ញុំ មានស្នាមញញឹមមួយរយៈពេលអរគុណទង្វើល្អល្អគ្រប់យ៉ាងខ្ញុំនឹងធ្វើជាមនុស្សរឹងមាំដើម្បីខ្លួនឯងដើម្បីកូន ដើម្បីម៉ាក់ក៏ដើម្បីបងដែរចានេះគឺជា ពាក្យពេចន៍មួយចំនួន របស់អតីតភរិយារបស់អុកញ៉ាយឹមតាស្រងទោះបីជាបែកគ្នាយូរប៉ុណ្ណាប៉ុន្តែគាត់សងថាបើសិនជាមានជាតិក្រោយគាត់សូមសងឲ្យជួប លោកអុកញ៉ាទៀត។